នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងឃើញដេប្រាធ្វើបាបខ្ញុំដល់ទៀតម្ដងទៀតអរគុណណាដោយខ្ញុំត្រូវតែឆ្លើយថាបាទគ្រប់សកម្មភាពដែលដេប្រាចង់ឲ្យខ្ញុំធ្វើចង់នឹងថាវីដេអូនឹងស្វីតយ៉ាងណាហើយខ្ញុំត្រូវដេប្រាធ្វើបាបយ៉ាងណាតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នា រុនសួស្ដីអ្នកទាំងអស់គ្នាជាបវិបវិបំជម្រាបសួរក៏ដូចជាសួស្ដីទាំងអស់គ្នាខ្ញុំមុនលេងស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដោយដែលអ្នកទាំងអស់គ្នាបានឃើញចំណងជើងរួចមក ហើយថ្ងៃនេះ គឺជាថ្ងៃមួយដ៏ល្អសម្រាប់ដេប្រាខ្ញុំគិតថាខ្ញុំភ័យផងអផងព្រួយដេប្រានឹងមកសងសិកាលើកមុនដែលឲ្យដេប្រាធ្វើ say yes for day សោះខ្ញុំដល់ពេលពេលដេកទៅឃើញឡើងញីញ៉ៃទៅពេលពេលឃើញឡើងសងហាអេឥឡូវហ្នឹងដោយសារតែវីដេអូមុនលះ 10k ហើយអ្នកទាំងអស់គ្នាចឹងថ្ងៃហ្នឹងដេប្រាគេនឹងមកសងសឹកខ្ញុំអត់ដឹងថាថ្ងៃហ្នឹងគាត់ត្រូវឲ្យខ្ញុំធ្វើឲ្យគេខ្លះទេប៉ុន្តែបើតាមខ្ញុំដឹងគឺគាត់មានរៀប plan ហើយ plan គាត់អត់សេដាក់กระดาษដូច ដូចចេញទៅប្រយុទ្ធចឹងគាត់សងសឹកខ្ញុំខ្លាំងមែនតើណាម្ដងឥឡូវហ្នឹងយើងទៅរកគាត់ទាំងអស់គ្នាចុំគាត់និយាយមិនទាន់ចាប់គូទ្វារបាត់ទេនេះគុំធឹងគូធឹងគូធឹងឆ្លាត នេះនេះខ្ញុំសប្បាយចិត្តមែនតើណា like I'm I'm really happy Are you ready គឺញ៉េអ្នកទាំងអស់គ្នាសប្បាយចិត្តមែនតើហើយហើយឥឡូវអូនឯងចង់ឲ្យបងធ្វើអីគេមុនគេសួរត្រង់អញ្ចឹងហ្មងដល់ហ្នឹងខ្ញុំព្រោះបន្លេងហាត់ប្រាំមួយខ្ញុំឡើងចូល2ខែគាត់ចេះរវល់រហូតរហូតលើហ្នឹងបងឯងក៏ហាត់ប្រាំមួយអូនលើហ្នឹងបានអត់ហាត់ប្រាំនៅណានៅនៅ office ហ្នឹងឯងអត់ទៅ gym ទេ Okay yes និយាយទៅថ្ងៃហ្នឹងយើងអត់អាចនិយាយថា no បានទេគឺយើងត្រូវទៅ yes yes babe oh no បាក់ស្មិញលើហើយឥឡូវនាងខ្ញុំមកហាត់ប្រាណហើយអ្នកទាំងអស់គ្នាគឺជា activity មួយដ៏ខ្ជិលបំផុតអីមនុស្សអខូឥឡូវខ្ញុំទៅហាត់ប្រាណនេះណាអាយ guys ឥឡូវយើងមកធ្វើវីដេអូទី2ដែលជាវីដេអូ abs six pack coming soon គ្នាអូយខ្ញុំចង់តែដេកគ្នាបន្ទាប់ពីហាត់ប្រានហើយតែមានសួរអូនថាអូនចង់ឲ្យបងគេងហើយបើលេចតែឃើញសួរប់គឺយើងនៅហាត់បន្តទៀតយើងធ្វើជិញទៅក្រៅហើយបងធ្វើយាវអូនឲ្យបាន5ជុំអូយចង់ចង់ធ្វើដូចក្នុងគ្រឿងក្រេទោះហ្វកគេយាវតែដូចខ្ញុំធ្ងន់ពេកចឹងនេះគឺជាការរបស់ខ្ញុំឲ្យបុនលេងយាវខ្ញុំហីតាណាដែរខ្ញុំតាណាស៊ូមីស្អាតវា fresh fresh វា romantic ជាងអញ្ចឹងតើនៅសួនអញ្ចឹងដើរតែមកជុំ បានទេអូខេអរគុណអូនមួយអរគុណអូននិយាយទៅថ្ងៃនេះគេនិយាយអីយើងត្រូវនិយាយតាមគេគេត្រូវឲ្យធ្វើអីយើងត្រូវធ្វើតាមគេវិញអូខេឥឡូវហ្នឹងយើងមាន scooter យើងហើយហើយត្រៀមខ្លួនទៅកន្លែងសួន1 2 3 មូលហេតុដែលជិះ scooter នៅជុំវិញហ្នឹងអាសាវាស្រួលហើយយើងមិនបាច់ចាំភាក់មួយសុខភាពទេយើងអត់ខុសច្បាប់ទេឥឡូវម៉ោង12ថ្ងៃត្រង់71អីមិនតែយើងអាចជិះ scooter ថតបងពេបអីគេអូនពេបបងអ៊ីអូនហើយតិចតិចយើងសំដែងធៀបដូចក្នុងគ្រឿងកដេរបានសំដែងគឺឈឹងទួស្រីស្រួលស្រាតមកគេអ៊ីវទៅផ្ទះអូអូខេឥឡូវយើងមកដល់សួន ច្បារអ្នកទាំងអស់គ្នាដល់យើងអ៊ីវពីហ្នឹង like ពេលហ្នឹងទូផោះចង់សុំទូស្រីធ្វើសង្សារតែទូស្រីសង្សារអេជុញអូខេចឹងក៏បានដែរអូខេ action អ្នករៀង Look how I cute sweet sweet អូយអូយ sweet sweet sweet អត់ចាញ់វាទៅកូនពេក You you are you okay យូត្រាំងដែរណាយត្រាប់យូហៀសុំធ្វើសង្សារទៅពីត្រង់គេថាគេស្រឡាញ់គេតែចឹងណា You, do you know how much I love you before? You never know. I stolen love you for a long time. And now it's time for me to tell you when you drunk. Because when you wake up from drunk, you didn't know. So if you say yes right now, oh Ôi, script ស្អីទេដល់ទៀតដល់ទៀតអត់ធ្ងន់ Tansanang love you for a long time. Do you want to be my girlfriend? អូយបានហើយអូយចុកខ្នងមាននឹងចូលទួយអ្នកនរគ្នាចូលទួបានល្អហើយចូលទួបានល្អអ្នកនរគ្នាអូហត់ហត់តោះទៅផ្ទះវិញគេស្អស់ហើយអូខេតោះឥឡូវយើងទៅផ្ទះវិញ Yes អូខេ Yes អ្នកនរគ្នាឥឡូវយើងមកដល់ផ្ទះយើងវិញហើយហើយដល់ម៉ោងបាយថ្ងៃហើយអូនសម្រេចចិត្តអូនឃ្លានហើយអូនឃ្លានហើយអូអញ្ចឹងញ៉ាំអីចុះ អូនគ្មានបាយប៉ុន្តែអូនក៏ចង់ញ៉ាំអីជាក់ជាក់ផ្អែមផ្អែមដែរផ្អែមណាស្ដាយស្ដាយអីចាមិនទៅជាក់ចឹងទៅកកឈូសស្ដាយអីចឹងបងអ្នកហល់ចឹងបើសិនជាទាំងអស់គ្នាគិតដូចខ្ញុំកុំភ្លេចប្រាប់ខ្ញុំនៅខាងក្រោយផងពេលដែលមនុស្សស្អីឲ្យយើងជាមនុស្សផុសហើកន្លែងញ៉ាំអីគឺជារឿងមួយដ៏ពិបាកធ្វើបំផុតហ្មងញ៉ាំអីក៏បានញ៉ាំអីក៏បានតែពេលសួរអានេះអត់ ឥឡូវអត់បើបងមានឃើញស្ករហាង គេដូចថាលក់កាហ្វេលក់តែកូចលក់អឺ green tea អញ្ចឹងហើយដល់ពេលទៅនៅក្នុងហាងហ្នឹងក៏មាន លក់បាយលក់អីដែរសំខាន់ប៉ុណ្ណឹងអា topping គេហ្នឹងបើតាមមកមើលគេថាអីគេ គេ fresh made ហ្មងមិនថាគេធ្វើតែមួយថ្ងៃលក់មួយថ្ងៃហើយវាមានស្ដាយខៀវស្ដាយអីអញ្ចឹងចង់ស្អាតអូខេចឹងឥឡូវទៅងូតទឹកឲ្យហើយងូតទឹកម៉ានាទី5នាទីអូយ5នាទីលឿនម៉េះបងងូតកដាំនាទីដែរ Ok,ឥឡូវយើងទៅងូតទឹកសិនអ្នកទាំងអស់គ្នាងូតទឹកហើយចាំយើងចេញទៅក្រៅហើយញ៉ាំ Are you excited? I am. I yes. She's always excited to eat. Just like, I like the vibe here. Nee, nee, nee, nee, nee, nee. អីដែលបងប្រាប់ខ្លួនឯងឃើញថាគេធ្វើ top pin ខ្លួនឯងឲ្យខ្លួនឯងដៃបងបាទដៃបងអឺមានអី recommend ដែរបងថ្ងៃហ្នឹងបងចង់ញ៉ាំជាប្រភេទ គូទាំងមហូបទាំងភេសជ្ជៈទាំងមហូបទាំងភេសជ្ជៈអត់បាទខាងខ្ញុំមានប្រភេទជាកាហ្វេតែនិងផ្លែឈើរសជាតិថ្មីតែមិនចាច់ផងអូខេរសជាតិថ្មីដែរគេប្រភេទជាតែផ្លែឈើហ្នឹងបងអូបាទអូអាហ្នឹងដែលគេថាប់ធីងជាមួយនឹងអីអីនេះហ្នឹងទៅអូនចង់សាហូបកណាត់មើកឈីអូខេអូខេអ្នកនរគ្នាឥឡូវហ្នឹងគឺយើងកំងហូបហើយហើយចាំតែមកញ៉ាំទេអូខេប៉ុន្តែអូមានអីមួយទៀតចង់បងធ្វើចង់ធ្វើអីគេបងអាចទៅសុំគាត់ធ្វើអាត អូនកំងមិនដឹងឲ្យអូនញ៉ាំបាននេះសុំគេមកព្រមមើលវត្តតាមសុំមិនដឹងសាកសិនទៅចឹងដើម្បីអូនឯងដល់គ្នាថ្ងៃហ្នឹងទៅស្ដីបងខ្ញុំមានរឿងចង់ពឹងខ្លួនឯងខ្ញុំចង់ធ្វើអាទឹកគាត់កំងខ្ញុំចង់ធ្វើខ្លួនឯងបានកាលទេបងដល់ថាបងអត់ពីរបស់អឺជាថោកឥឡូវឥឡូវខ្ញុំសុំសុំតែម្ដងមកបងសុំតែបន្តិចសុំតែបន្តិចធ្វើកម្មការហ្នឹងអត់អីបងចាំដើម្បីសុំតាមម្ដង អូខេដើម្បីសង្សារបងដើម្បីសង្សារយើងបងអរគុណច្រើនដើម្បីអូនតាក់ឥឡូវយើងនឹងធ្វើរបស់គ្នាអូខេអញ្ចឹងដំបូងខ្ញុំចង់ឲ្យបងឯងណែនាំគ្រូចឹងមែនទេខ្ញុំឈ្មោះរត់ធ្វើការនៅខាងកាហ្វេ Pro by Otic បាទចាប់ដើមធ្វើរបស់គ្នាដំបូងដាក់លេងធ្វើឲ្យណាផឹកឆ្កាញ់ឆ្កាញ់អត់ដឹងទេវើយចាំឲ្យហើយដាក់ចិត្តមួយកែវហ្នឹងអាំងក៏ Roger doing this ដែរមើលអាំងក៏ Roger អត់ដែរមើលអត់មានតាមមិនដែរ អូខេឥឡូវដាក់តែហើយអើយប៉ុណ្្នេះបានតកកងស៊ីកងអីចឹងមែនអត់ខ្ញុំក៏ឡប់មកឈឺគូអូខេនេះបងស្ដាយខៀវអូអាអានេះពណ៌លឿងហ្នឹងស្ដាយខៀវអានេះពណ៌លឿងហ្នឹងតែពេលយើងបកសម្បកចេញអូអូ nè cặp rồi hai ok vâng à quân trần ok mà ôn sẵn sàng thôi ạ thôi đi chào nghe thấy rồi thôi à cười cười hay là ôn sụp vừa <laughs> nè ờ lại nhà mà bông một cho cái bông thấy bơ chế cho con này bơ này bơ này nhanh nhỉ nhanh nhỉ អីទៀតមកបងធ្វើហ្នឹងណាឆ្នាំយ៉ាងហើយតែបើសិនអត់ចិត្តដូចខ្ទិះខ្ទិះដងដងអាហ្នឹងត្រូវហ្មងណាមិនយ៉ាងមកហាន់ដល់ពេញដល់ឆ្ងាញ់ហ្នឹងអូខេឥឡូវយើងចាំម្ហូបយើងមកសិនថ្ងៃថ្ងៃមកធ្វើឲ្យតើធ្វើឲ្យត្រូវតែឆ្ងាញ់អ្នកទាំងអស់គ្នាអត់មានរឿងអត់ឆ្ងាញ់អត់ឆ្ងាញ់ចឹងដូចខ្ញុំញ៉ៃមិនអញ្ចឹងថា topping នៅហ្នឹងណាគេធ្វើ fresh fresh រាល់ថ្ងៃតែម្ដងហើយតែមកគេមានត្រូវកោទៀតថ្ងៃហ្នឹងមកយឺតពេកទៅគេអស់លឿនគេទៅទៅកន្លែងទៅគេលក់ដាក់ទៅអ្នកទាំងអស់គ្នាទាំងអស់គឺអស់ហើយ ដែលបណ្ដាយស៊ីត្រាវណាបងប្អូនែមកបញ្ចុកអូនអូខេអឺមកថាឆ្ងាញ់ចាប់ទៅផ្ទះមិនអត់ទេហ្នឹងហើយចាំចាប់បងខ្ញុំអ្នកដាក់ប្រហិតថងនេះឆ្ងាញ់មែនណាទោះបីតែដេកបណ្ដាកថាចាប់អត់ទេដែរ recommend មែនតើណាឲ្យមកបើមកពី RCK ហ្នឹងកុំភ្លេចប្រហិតឆឹងអាមួយណាអំពិលរសជាតិអាអំពិលហ្នឹងមិនថាប្រហិតអំពិលមុខមើលអត់ញ៉ាំមកឆ្អែតតិចទៀតអូនមានអីដែលធ្វើឲ្យបងធ្វើទៀតហើយ Oh no A few moments later paper អឺអូនឃើញរឿងមួយទៀតហើយអូខេក៏ចឹងអូនចង់ឲ្យបងញ៉ាំប្រហិតឆឹងនេះម្ចាស់ហ្នឹងម្នាក់ឯងហ្មងញ៉ាំឲ្យអស់ញ៉ាំប្រហិតឆឹងហ្នឹងម្ចាស់ម្នាក់ឯងអស់តែបងត្រូវទៅក្រៅនោះ ហើយអង្គុយញ៉ាំនៅកណ្ដាលថ្ងៃហ្នឹងហើយឲ្យយកទឹកផាកេតញ៉ាំមិនអស់ហើយបើញ៉ាំទឹកដែរ Can I say no? Can you say no? No. Cannot. អាហ្នឹងអាហ្នឹង say yes អាហ្នឹងថ្ងៃថ្ងៃអង្គុយនៅក្នុងត office edit video ចឹងយើងត្រូវកាត់ពលឺព្រះអាទិត្យខ្លះទៅអូនចង់ឲ្យមកញ៉ាំឲ្យច្រើនចឹងទៅដើម្បីឡើងគីឡូមកមានសាច់ស្អាតអង្គុយចង់ ơi ngàn đó là ra ngạc nhớ rồi xong bỏ nham vẹt lạ mà mà nham á mình cắt lắm thôi á tới năng chả bữa xin chị bông nham nó ớt bông thử bà hi ở ừ bà hi ở ban pì đồ ừ. ôi con thư con thư ơi đây mình ta à. អូខេណាអ្នកគ្នាឥឡូវយើងញ៉ាំអីហើយយើងទៅផ្ទះវិញហើយចាំមើលមើលដេប៉ាគាត់មានអីឲ្យខ្ញុំធ្វើទៀតអូខេតោះអូខេបងបាយបាយទាំងអស់គ្នាបាយបាយបាយបងបាយបាយបាយគឺថ្ងៃក្រោយទៀតសំខាន់នេះយើងខ្ចប់ទៀតនេះមហូបនឹងឆ្ងាញ់មែនខ្ញុំខ្ចប់ហិតឆឹងនឹងទុកឲ្យអ្នកផ្ទះខ្ញុំញ៉ាំយ៉ាអូខេឥឡូវនេះយើងមកដល់ផ្ទះវិញហើយអ្នកទាំងអស់គ្នាហើយខ្ញុំគិតថាដូចសារដល់ហ្នឹង make ចាប់ដើមងឹតងឹតទៅចឹង we're gonna end the video soon ប៉ុន្តែខ្ញុំនៅមានរឿងតិចតិចដែលត្រូវឲ្យមុនលេងជួយធ្វើ ចឹង baby បងជិះខំស្អែកអូបាននេះ យ៉ាងខ្រងសាក់របៀបម៉េចខ្រងតែធម្មតាចិត្តទៅមួយឲ្យខ្រង3ណាព្រោះប្រាប់រឿងមួយការនេះហ៊ានគួរហ្នឹងណាបន្លែងសុកសុកកំណាគិតខ្វឹងសាក់ញុំហ្មងអូមែនតើខែកងសាក់យូរហើយមែនតើ Yeah that's why I want you to braid my hair ពួកអីនិយាយទៅចង់និយាយថាកុំធ្វើល្អមកយកចិត្តតែពេលញ៉ែមិនដបងដឹងនៅ ពេលសង្សារគ្នាក៏ត្រូវ sweet sweet ខ្ជិលខ្ជិលចឹងដែរចង់រាល់ថ្ងៃហ្នឹងអត់ sweet មែនចា Yeah but I like this too you know មកដល់សុកសុកមកកងសាក់ខ្ញុំមិនដឹងអ្នកទាំងអស់គ្នាមិន គេតែខ្ញុំខ្ញុំចិត្តគេលេងសក់ណាតែឲ្យលេងមកមិនថាឡើងស្រួលខ្លួនមក Not like that that hurt ចូលចិត្តឲ្យគេលេងសក់ No no របៀបដូចយកមកខ្វងឬក៏ខ្វល់ like អែក្បាលអុយមិនថានេះឆ្កែអែក្បាលខ្វល់ស្អាតណាបងខានខ្វងយូរនេះអភ័យមែនតើ Okay let's អូខេ ហើយមកពីមុខឃើញស្អាតតែតែពីក្រោយស្អាតអត់មើលនេះតែនតែនស្អាតអីអ្នកនរគ្នាបើសិនជាស្អាតកុំភ្លេច comment នៅខាងក្រោមផងអូខេ salon បុនលេង salon បាយ Debra ជួយលេង salon អូខេចាំបន្ទាប់ដោយសារបងផងស្អែអូនអញ្ចឹងទៅអូនចង់ផាត់បាយបងវិញបានហើយឥឡូវណៃគិតថាបងឆ្លើយថាអត់បានហ្នឹងបានអត់ Yes បានបងចិត្តពណ៌អីគេចូលចិត្តពណ៌អីក៏បានដែរតែអូនគិតថាបងស្អាតតែបងចិត្តពណ៌ក្រហមហ្នឹងផាត់មួយរបៀបចូលឆ្នាំចិនឲ្យបានអត់អឺមិនក៏បានចាប់ហើយចាប់ហើយអ្នកទាំងអស់គ្នាចាប់ហើយវ៉ាគូចឹងមើលទៅឃើញភ្នែកខ្លួនឯងកាន់តែទូទៅទូទៅមិនហ្នឹងមែនតាអត់ទេអានេះខិតស្ដាយទៅមើលខ្ញុំខំបើកភ្នែកឡើងធំវិញនៅមានអារម្មណ៍ថាភ្នែកខ្លួនឯងទូទៀត ឃើញវាខ្ទង់ជាងមុនតើឃើញអញ្ចឹងអ្នកនរគ្នា complete red make up របស់ Debra ផងថាតើ make up អញ្ចឹងមិនដែរស្អាតអត់បានបានអ្នកនរគ្នាមើលសំខាន់ខំភ្នែកចឹងឡើងខ្រះតែម្ដងអ្នកទាំងអស់គ្នាគេ eyeliner មិនហុំភ្នែកទេនេះនេះនេះហុំភ្នែកចាចាអើមច្រឡំច្រឡំនេះបានហុំភ្នែក I think that's it for today អរគុណអ្នកទាំងអស់គ្នាមែនតើដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អេមានអារម្មណ៍មិនដែរពេលដែលឲ្យបង say yes for day ចឹងមានអារម្មណ៍មិនដែរមកជប់កាច់កាមេរ៉ាឈុំហោមតិច និយាយទៅពេញមួយថ្ងៃណាសប្បាយទេ because I get to spend time with you and do stuff like that ប៉ុន្តែ at the same time រៀងខ្លះចិត្តពួកខ្ញុំនិយាយថាអូនត្រូវឲ្យបងធ្វើនេះធ្វើនោះរហូតតែជាទូទៅយើងចេះចង់ធ្វើបាបហើយត្រូវប៉ុន្តែដល់ពេលយើងធ្វើបាបហើយគេនៅ yes ព្រមជាមួយយើងទីយើងមានថាដូចអណិតណាចេះអណិតណាអូខេអញ្ចឹងលើក្រោយយើងធ្វើអញ្ចឹងមកញ៉ឹងថា like today we must say yes to each other yes next video អូខេបើសិនអ្នកនរគ្នាចង់ឲ្យឃើញអាវីដេអូក្រោយអញ្ចឹងកុំភ្លេចឲ្យវីដេអូនេះបាន 10k like on the board's page. ហ្នឹងហើយអូខេអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានតាមដានទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចប់បើសិនចូលចិត្តកុំភ្លេចចុច like ចុច share មួយផងហើយបើមានកំហុសខុសឆ្គងអីថងណាសូមខន្តីអបិទទោសផងដែរអ្នកទាំងអស់គ្នាហើយកុំភ្លេចទៅ check out Brew by RTK Cafe ចាំប្រាប់ថា recommend មែនតើដែលបាទឆឹងហើយជាមួយនឹងជាពិសេសគឺតែគុជរបស់គាត់គឺអា top pink ហ្នឹងគាត់ធ្វើភ្លាមភ្លាមធ្វើដោយខ្លួនឯងតែម្ដងហើយហាងគាត់អាចអ្នកទាំងអស់គ្នាអាចទៅលេងទៅនៅចិត្តហ្នឹងមានតារាងបាល់មួយដែរហ្នឹងហើយគាត់បើកពីម៉ោង6កន្លះព្រឹករហូតដល់ម៉ោង 9យប់អ្នកទាំងអស់គ្នាអញ្ចឹងអាចធ្វើអាសាញមិនជុំគ្នានឹងនងមើលទៅក៏ស្ងាត់តំណងដែរអ្នកទាំងអស់គ្នាយ៉ាអូខេអញ្ចឹងជួបពួកយើងទាំងពីរនាក់នៅក្នុងវីដេអូក្រោយទៀតពីខ្ញុំម៉ាតប៊ុនលេងក៏ដូចជា Debra សូមអរគុណសូមជម្រាបលា Bye bye see you in the next video មកមកមកមក